បងអ្នករៀនទាំងអស់គ្នាសួស្តីជនរួមភាសាមេរៀនទី22ណាកូនណាបងប្អូនគ្នាកូនតែតាមដានតើកូនអានតាមលោកគ្រូមេរៀនទី22មេរៀនទី22បាទរឿងកុមារចេះសន្សំសំចៃរឿងកុមារចេះសន្សំសំចៃបាទកូនណាសន្សំសំចៃបាទពាក្យហ្នឹងវាពីរកណា សន្សំសន្សំហ្នឹងបានន័យថាចេះទុកដាក់ណាបងណាបាទឲ្យបានច្រើនឲ្យបានអឺថាទុកជាប្រយោជន៍ថ្ងៃក្រោយសំចៃហ្នឹងបានន័យថាកូនចាយព្រឹកព្រៀបហ្នឹងណាចាយព្រឹកព្រៀបឬក៏ប្រើរបស់ហ្នឹងកុំឲ្យវាខ្ជះខ្ជះខ្ជាយចេះថែទុកដាក់វាអីចឹងទៅហ្នឹងគឺសំចៃមិនមែនជាតែប្រើប្រើតតអស់ទេប្រើខ្លះទុកខ្លះអីចឹងណាសំចៃអឺអញ្ចឹងសន្សំសំចៃ ចេះសន្សំហើយចេះប្រើប្រាស់ចេះចាយវាយដោយមានរបៀបណាអញ្ចឹងកូនសង្កេតរូបភាពណាកូនណាកូនសង្កេតរូបភាពមានកុមារកុមារពីរនាក់និងសិស្សជាច្រើនអ្នកទៀតកូនឃើញមានកុមារមែនទេកូនបាទបាទមានកុមារដែលកំពុងធ្វើអីពីរនាក់ហ្នឹងកំពុងមើលផៅនិយាយគ្នាបាទកំពុងមើលសៀវភៅហើយនិយាយនិយាយគ្នានៅណាកូន នៅឯសាលានៅឯសាលាគេអង្គុយនៅលើអីកូនគឺបងនៅលើបងថ្មមែនទេកូនកៅអីថ្មបាទកំពុងនិយាយគ្នាហើយអានសិភៅផងមិនចឹងណាហើយក្មេងៗផ្សេងផ្សេងកំពុងធ្វើអីកូនលេងលបែងកំពុងទៅលេងលបែងមិនទេប្រហែលជាពេលជិះលេងកូនណាបាទពេលជិះលេងគេនោះលេងលបែងសំសានលបែងកំកំសានមិនទេឲ្យសុបាយចិត្តឲ្យរីករាយចេញចេញពេលចេញលេងចេញពីពេលរៀនណា ឲ្យសុខចិត្តមានកម្លាំងទៅរីករាយទៅចូលរៀនរៀនតរៀនតទៀតទៅកូនណាតើកូនគិតថាអត្ថបទនេះនិយាយអំពីអ្វីនិយាយអំពីកុមារនិយាយពីអីកូនកូនអាចទី1កូនអាចដឹងគិតដឹងណាគិតឲ្យដឹងនេះក៏ ចំណងចំណងជើងឬក៏មើលតាមរូបភាពក៏បានដែរកុមារចេះហ្វនហ្វាំហ្វាំចៃបាទហ្នឹងបើយើងអឺមើលយើងអានចំណងជើងយើងអាចដឹងថារឿងហ្នឹងនិយាយពីកុមារម្នាក់ហ្នឹងណាមិនច្រើនទេកុមារម្នាក់ដែលចេះសន្សំសំចៃហើយនិយាយប្រាប់កុមារមួយមួយទៀតអញ្ចឹងហ៎បាទស្រីតោះតើកូនមានសាប៊ូនៅផ្ទះឬទេអា សាប៊ូបោកក្អាលមានទេកូនមានបាទអញ្ចឹងការប្រើប្រាស់សាប៊ូបោកក្អាលសាប៊ូកក់សក់កូនចេះតែច្បាច់ច្រើនច្រើនដុសច្រើនច្រើនដែរឬទេអត់កូនអត់អត់ទេប៉ាម៉ាក់ប្រាប់ថាម៉េចថាឲ្យច្បាច់តិចច្រើនពេកណាឲ្យដាក់តិចតិចបានហើយហេតុអីបានគាត់ឲ្យដាក់តិចតិចដាក់តិចល្មមហ្នឹងណាហេតុអីខ្លាចវាអស់ហើយមកខ្លាចអស់ពីព្រោះវាមានតម្រូវការរបស់ របស់វាយើងជាបាច់តែមកលំមុំទៅបានមែនទេសម្រាប់ដោសម្រាប់អីសម្រាប់លាងយើងទៅកុំឲ្យវាខ្ជះខ្ជាយនាំវាឆាប់ឆាប់អស់យើងពិបាកទិញទៀតកាលណាទិញអស់ហើយកូនអស់លុយកាលណាយើងប្រើត្រឹមត្រូវតិចល្មមយើងប្រើបានយូរយើងសន្សំចៃលុយទិញទិញរបស់នឹងមិនចឹងណាបាទអញ្ចឹងលោកគ្រូអានរឿងឲ្យកូនស្ដាប់ហ្នឹងកូនណាអញ្ចឹងពេលកូនស្ដាប់កូនត្រូវយកចិត្តទុកដាក់ផងដើម្បីដឹងរឿងហ្នឹងលោកគ្រូនឹងសួរ ចាប់ផ្ដើមហើយមេរៀនទី22រឿងកុមារចេះសន្សំសំចៃថ្ងៃមួយពេលចេញលេងសំណាងនិងសុភីបានអង្គុយនិយាយគ្នាក្រោមលុបឈើសំណាងនិយាយទៅកាន់សុភីសុភីពេលដែលខ្ញុំចែកសុភៅមេរៀនឯងមើលខ្ញុំឃើញមានស្នាមរហ័សស្នាមហែកនិងគូសវាសលេងផ្ដេសផ្ដាសទៀតផងបាទសុភីឆ្លើយមែនឬ សំណាងនិយាយតមែនសុភីឯងមិនត្រូវគូវា ក្នុងសៀវភៅមេរៀននិងហាយក្រដាសបត់លេងឬសរសេររំលងសញ្ញាទេឯងត្រូវសរសេរឲ្យដល់សញ្ញាចុងក្រោយសិន ចាំបដូរសៀវភៅថ្មីសុភីតបសំណាងខ្ញុំអរគុណឯងណាស់ដែលបានជួយ ប្រាប់និងរំលឹកពីរបៀបថែរក្សារបស់ប្រើប្រាស់និងសន្សំសំចៃខ្ញុំនឹងធ្វើតាមឯងចាប់ពីពេលនោះមក សុភីចេះសន្សំសំចៃទាំងប្រាក់ការនិងរបស់របរប្រើប្រាស់ផ្សេងផ្សេងដោយសំណាងដែរបាទអញ្ចឹងកូនដឹងអត់តើអ្នកណាអ្នកយកសភៅគេមើលចេញសភៅគេមើលអឺយកភៅបាទពីណាគេកូនសំណាងមែនសំណាងបាទសំណាងនិយាយទៅកាន់សុភីដោយមិនដេចពូសំណាងអ្នកយកភៅគេមើលហ៎បាទ បាទហើយយកសភៅណាអញ្ចឹងតើនៅក្នុងរឿងនេះមានតួអង្គប្រមាណអ្នក2នាក់បាទ2នាក់ដែលឆ្លងឆ្លើយគ្នាទៅណាអ្នកខ្លះសំណាងនិងសុភីបាទល្អណាស់សំណាងនិងសុភីតើនៅក្នុងរឿងហ្នឹងពីណាអ្នកនិយាយមុនគេគុនសំណាងសំណាងអញ្ចឹងលោកគ្រូសួរត អឺមុនដំបូងមានរឿងអីកើតឡើងពេលណាស់យកអីទៅមើលសុខអឺសំណាងបាទមុនដំបូងគឺរឿងនឹងនិយាយថាសំណាងអ្នកយល់ភៅមកមើលមើលឲ្យឃើញមកបន្តមកយ៉ាងម៉េចទៀតតទៅពីមើលហើយឃើញអឺគូក្វែងក្បាលហើយហែកមកឡងសុភៅបន្តមកទៀតយ៉ាងម៉េចទៅប្រាប់អីប្រាប់ប្រាប់ពីណាគេសុភីប្រាប់សុភីឲ្យដឹងបាទបាទហើយឲ្យប្រយ័ត្នមែនទេឲ្យចេះសន្សំសំចៃកុំខ្ជិលខ្ជា តោះមកយ៉ាងម៉េចទៀតសុភីថាម៉េចអឺអរគុណបាទសុភីអរគុណនឹងនឹងយ៉ាងម៉េចនឹងសន្យាថាម៉េចនឹងឈប់អឺគូវិញក្បាលបាទសន្យាថានឹងចេះថែទាំណាតាមតាមសំណាងដែរតាមសំណាងណែណែនាំបាទអញ្ចឹងណាតែរឿងរបស់យើងបាទសាច់អឿងកុមារចេះសន្សំចាញ់សំណាងបានទៅយកវាភៅមើល ឃើញស្នាមស្នាមហើយគូសវាសនឹងអឹមបំឡងជាវខៅកកប្រាប់កប្រាប់សុភីកប្រាប់ណៃនាំសុភីឲ្យចេះឲ្យចេះសន្សំសន្សំសន្សំសំចៃតោះអញ្ចឹងយើងមកហាត់អានសំណួរហ៎ ហានហើយយើងនឹងហាត់ឆ្លើយជាមួយលោកគ្រូណាលោកគ្រូជួយសំនួរសំនួរ1តើអត្ថបទរឿងដែលប្អូនបាន1តើអត្ថបទរឿងដែលប្អូនបាន ស្ដាប់នេះមានតួអង្គណាខ្លះស្ដាប់នេះមានតួអង្គណាខ្លះ2តើសំណាងនិងសុភីនៅឯណា 2តើសំណាងនិងសុភីនៅឯណាបាទ3តើសំណាងនិយាយទៅកាន់សុភីដូចម្ដេចខ្លះ3តើសំណាងនិងនិយាយទៅកាន់សុភីដូចម្ដេចខ្លះ4តើសំណាងណែនាំសុភីពីអ្វី4 តសំណាងណែនាំសុភីពីអ្វី5តើប្អូនចូលចិត្តធ្វើតាមសុភីដែរឬទេ5តើប្អូនចូលចិត្តធ្វើតាមសុភីដែរទេព្រោះអ្វីព្រោះអ្វីបាទយើងហាត់ឆ្លើយគាត់ណាបាទចាំមើលគុណដឹងបានប្រមាណចាំគ្រូជួយប្រាប់អញ្ចឹងគុណសាក់ឆ្លើយមើលអត្ថបទអត្ថបទ រឿងដែរប្អូនបានខ្ញុំបានស្ដាប់នេះមានតួអង្គ2នាក់បាទ2នាក់និយាយគ្នាមកអញ្ចឹងគាត់ណាបាទល្អណាស់កុំឆ្លើយទី2មើល2សំណាងនិងសុភីនៅឯសាលារៀនបាទនៅឯសាលារៀននៅមុខសាលាអញ្ចឹងណាបាទ3សំណាងនិយាយទៅកាន់សុភីថាថាម៉េច កុំអឺកុំនិយាយពីអីមានដបងនេះនិយាយថាឃើញឃើញត្រូវឯងស្នាមានស្នាមរហែកគូសវានឹងសរសេរម្លឹករំលងសៀវភៅបាទអញ្ចឹងណាគឺគ្រូឆ្លើយសារថ្មីឲ្យសំណាងនិយាយទៅកាន់សុភីថាខ្ញុំឃើញសៀវភៅឯងមានស្នាមរហើយគូសវាផ្ដេសផ្ដាសនិងសរសេររំលងសៀវភៅខាន់ហ្នឹងណាគូសាច់ឆ្លើយទី4 សំណាងណៃនោមសុភីពីអ្វីពីអ្វីកូនពីចំណងជើងយើងសន្សំសំចៃអាពីការចេះសន្សំសំចៃណាកុំគូវាផ្ទះផ្ដាស់ហើយជាពិសេសកុំសេះរំលងសៀវទៅដើម្បីឲ្យស្អាតផងណាប្រើបានយូរទៀត5ខ្ញុំ5ខ្ញុំចូលអ៊ីខ្ញុំមិនចូលចិត្ត ធ្វើតាមដូចភីទេព្រោះមិនល្អមិនល្អមែនទេខ្ជះខ្ជាយមិនសន្សំសំចាយធ្វើឲ្យខាតមែនទេអស់លុយទិញទិញទៀតអញ្ចឹងលោកគ្រូឆ្លើយថែមខ្ញុំមិនចូលចិត្តធ្វើតាមសុភីទេពីព្រោះគេមិនចេះសន្សំសំចាយណាតែកូនធ្លាប់ស៊ីម្លងអត់ចឹងធ្លាប់អញ្ចឹងយើងសុទ្ធតែយើងអត់ដឹងយើងធ្លាប់ធ្វើរឿងដែលមិនត្រូវអញ្ចឹង ពីពេលហ្នឹងទៅយើងនាំគ្នាកែមកអញ្ចឹងហ៎បាទសរសេរជិះវៀងបើថាសល់តិចតួចមកកាលាអីយើងតទៅទំព័រថ្មីណាយើងចាប់ដើមមេរៀនថ្មីតែបើសល់ពាក្យកដាលអីយើងគូបន្ទាត់សរសេរតណាបងណាបាទកុំរំលងជីបសេះកុំគូសវាប្រទេចាបើកូនត្រូវលុបកូនប្រើទឹកលុបកូនមិនយកបិចទៅគូសគូសវាចោលទេបាទនៅរឿងជាប់លុបបើខុសបន្តិចកូនជឿប្រើទឹកលុបកូនឆោតបន្តិចទៅកូនសរសេរតណា កុំគូសខ្វៀខ្វៀអានោះមិនលោបទេអានោះខ្វៀខ្វៀហើយបាទអរគុណអញ្ចឹងលំហាត់ទី1ចាប់ដៃគូសំដែងណាដៃតួសុភីនឹងសំសំណាងហើយនិយាយគ្នាតាមដំណើររឿងឡើងវិញណាតើបានជួយគាត់បានសំដែងទី2តើតួក្នុងរឿងនេះមានតួអង្គណាខ្លះយើងបានឆ្លើយមិនចឹងហ៎បាទ2 2នាក់ចូលគូសសញ្ញាត្រូវក្នុងប្រអប់មួយដែលមាន ដែលដែលមីអឺដែលជាដំបូលមានរឿងឲ្យបានត្រឹមត្រូវអញ្ចឹងបាច់រឿងយើងទៅមូលតើគេចង់និយាយពីអ្វីឲ្យប្រកបទៅអូនរឿងនេះអប់រំយើងអប់អុំយើងឲ្យស្រឡាញ់ប្រដាប់ប្រដាប់ប្រដាសិក្សាអាចចាប់តែយើងគិតរឿងនេះអប់អុំយើងឲ្យស្រឡាញ់និងចេះតតែតួមភីវភៅបាយបានល្អបានល្អ រឿងនេះអប់រំយើងឲ្យស្រឡាញ់និងចេះថែទាំសន្សំសន្សំចៃសន្សំសន្សំចៃរឿងនេះអប់រំឲ្យយើងអប់រំយើងឲ្យស្រឡាញ់និងចេះទុកដាក់ប្រដាប់ប្រដាសិក្សាបាទចឹងប្រអប់មួយណាទៅជាងគេកូនអឺគិតមើលកូនមើលមើលសុកនេះទី3ឬទី4ទី3 ទី3គេនិយាយថាឲ្យស្រឡាញ់និងចេះថែទាំសំចៃបាទគុណទាំងអស់គ្នាជួបគ្នានៅមេរៀនក្រោយ